Hello Hello Hello Hello ជាថ្មីម្ដងទៀតបងប្អូន ណា ជា ថ្មីម្ដងទៀតអឺឮសំឡេងទេទេណា បងប្អូនឮសំឡេងទេឮសំឡេងទេឮហើយអូខេអរគុណបងប៊ុនសារ៉ាត់សារ៉ាបងប៊ុនសារ៉ាត់ បងឬក៏លោកពូអត់ដឹងទេណាអរគុណច្រើនណាខ្ញុំមកដឹងថាវាយ៉ាងម៉េចដែរមុននេះណាវាអត់លឺចឹងទៅឥឡូវហ្នឹងលឺហើយអូខេអរគុណកូននេះទេបាទអូខេជាលៀបជាឡុងបាទអូខេអរគុណច្រើនលីលីសេកលីលីសងបាទអរគុណបងប្អូនអរគុណណាខ្ញុំអឺមិនបាន ណែអានឈ្មោះបងប្អូនទេសូមសម្ដែងពីរវកិច្ចចំពោះបងប្អូនទាំងអស់គ្នាទេណាបាទបាទសូហ្វីកៃអឺអរគុណអូបាទអលុតភ្លើងក្លឹបបាទបាទហ្នឹងហើយច្បាស់នៅបងប្អូនណា លំដុតភ្លើងអើយបងប្អូនឯងខឹមថាបងប្អូនសុខសប្បាយទាំងអស់គ្នាណាហើយសួស្តីឆ្នាំថ្មីថ្ងៃនេះថ្ងៃមិនតាន់ដល់ទេថ្ងៃ ទី14បានអាទិត្យក្រោយបានចូលឆ្នាំប៉ុន្តែជូនពរបងប្អូនឲ្យហើយទៅព្រោះបងប្អូន ខ្លះក៏ធ្វើដំណើរទៅ អឺសែនបងប្អូនខ្លះក៏ទៅជូនអឺដុំចំណីត្រីសាច់បង្អែមចំអាបដល់ដូនតាម៉ាកុងរបស់យើងដល់ឪពុកម្ដាយដែលគាត់នៅមានជីវិតរស់នៅអ្នកខ្លះទៅទៅប៉ាំងសកូលឧទ្ទិសដល់ដូនតាដែលបានបាត់បង់ជីវិតទៅអញ្ចឹងណាបងប្អូនណាណានឹងសម្រាប់បងប្អូននៅស្រុកខ្មែរ បាទជាទំនៀមទម្លាប់យើង យើងតែងតែធ្វើចឹងបាទហើយសម្រាប់ការជួបបងប្អូនជាមួយនឹងខ្ញុំនៅថ្ងៃនេះណាឧត្តមគតិឧត្តមគតិជាតិកូនខ្មែរសម្រាប់នៅថ្ងៃនេះខ្ញុំដោយដែលខ្ញុំបាន បច្ចៈនឹងលើកកាលពីម្សិលមិញ កាលពីម្សិលមិញខ្ញុំធ្វើដំណើរតាមឡានណាមកបូព៌ាអឺពាក់ព័ន្ធរឿងអ្នកកសែតនៅ ក្នុងស្រុកខ្មែរបងទីចៅអ្នកកសែតនៅក្នុងស្រុកខ្មែរប្រមាថបាញ់គេបាញ់ឯងនោះប្រមាថបាញ់អាចារ្យធំហើយអឺចង់បាញ់អាចារ្យធំអីចង់កាត់សក់អាចារ្យធំចង់អីនោះណា ហើយឥឡូវហ្នឹងឃើញគេយកចុះប្រងព្រាតហោហែតតែឡូតនៅតាមបណ្ដាញប្រព័ន្ធសង្គម Facebook នៅក្នុងស្រុកខ្មែរគេហៅថាខ្មែរយើងអារឿងល្អមិនច្រើនមិនសូវចែកចាយប្រហែលទេប៉ុន្តែបើរឿងអាក្រក់វិញគឺថាមកអេមចឹងហ្មងឲ្យតែរឿងអាក្រក់គឺថាចែកចាយលឿនណាបងប្អូនណារឿងអាក្រក់ល្បីលឿនណា រឿងល្អខំប្រឹងធ្វើធ្វើតម្រាំបើបានល្អប៉ុន្តែរឿងអាក្រក់តែមួយផ្លេតទេបងប្អូនគឺថាល្បីចឹងមកចឹងហើយបានជាអ្នកខ្លះចង់ល្បីទៅធ្វើអាក្រក់មានខ្ញុំនិយាយនឹងមិនមែនមានតែសម័យឥឡូវណាកាលពីសម័យដូចជា50ឆ្នាំមុនខ្ញុំបានឃើញកាសែតមួយខ្ញុំ ភ្លេចថាប្រទេសខ្ញុំភ្លេចប្រទេសហើយដូចជាប្រទេសបារាំងក៏មិនដឹងសហរដ្ឋអាមេរិកក៏មិនដឹងណាកាលនោះវាអត់មានប្រព័ន្ធសង្គមដូចបច្ចុប្បន្នហ្នឹងទេ គេមានតែកាសែតហើយនឹងទូរទស្សន៍មានលោកយាយម្នាក់ហ្នឹងគាត់ចាស់ហើយអាយុច្រើនមែនទែនហើយគាត់ចង់ល្បីគាត់ចង់ល្បីណា ដល់ពេលគាត់ចង់ល្បីចង់ឲ្យគេស្គាល់គាត់គាត់ចង់ឲ្យគេស្គាល់គាត់ឲ្យបានគ្រប់គ្នាគាត់មិនដឹងធ្វើម៉េចគាត់គ្មានលុយគាត់មិនមែនជាមហាសេដ្ឋីគាត់មិនមែនជាអ្នកមានមធ្យមអីក៏គាត់អត់មានដែរគាត់បើយើងនិយាយទៅនៅស្រុកគេហ្នឹងគឺថារស់នៅធម្មតាណាដោយខ្ញុំដូចអីចឹងណារស់នៅធម្មតាអញ្ចឹងកាលនោះវាអត់មានប្រព័ន្ធគាត់ចង់ឲ្យគេស្គាល់គាត់ចង់ឲ្យពិភពលោកស្គាល់គាត់ ចឹងគាត់គ្មានសមត្ថភាពអីឲ្យពិភពលោកស្គាល់គាត់គាត់នឹកឃើញរឿងមួយគាត់ថាអីបើដើម្បីឲ្យគេស្គាល់អញចឹងរឿងស្រួលណាអញទៅប្លន់ទៅនេះគាដុល្លារគាត់មែនគាត់យកកំភ្លើងជ័រទៅប្លន់ទៅនេះគាគាត់យកកំភ្លើងជ័រទៅប្លន់ទៅនេះគា ស្ដាប់ផងដេកផងហ្នឹងហើយបងស្ដាប់ផងដេកផងបាទស្ដាប់បតាគេងបតាណាបងហ្នឹងហើយខ្ញុំក៏ពុកក៏ធ្វើតណាបតានិយាយបតាបងគេងបតាស្ដាប់បតាខ្ញុំធ្វើតណាបតាស្ដាប់តែនិយាយបតាគាត់ទៅប្លន់ធនាគារបងប្អូនហើយទៅប្លន់ធនាគារប្លន់គេបានហើយគេយកលុយយកអីឲ្យគាត់ប្រាប់គេថាអឺអឺ គាត់ប្រាប់គេថាកាភ្លើងនឹងកាភ្លើងចោឯងគេអត់ជឿគាត់ទេគាត់ប្រាប់គេថាកាភ្លើងចោគេអត់ជឿគាត់គេអត់ហ៊ានមានណាហ៊ានជាមួយគាត់ទេមានណាហ៊ានមួយគាត់ទេគាត់ប្រាប់គេត្រង់ដល់ហើយទៅគេផ្អើលគាត់អត់រត់ចេញពីកន្លែងធនាគារហ្នឹងទេគាត់រត់ចេញគាត់ទុកឲ្យប៉ូលីសមកចាប់គាត់គាត់នៅចាំឲ្យប៉ូលីសមកចាប់គាត់ គាត់អត់រត់ចេញឲ្យប៉ូលីសមកមកក៏ស្ដែកអីមកចុះផ្សាយគាត់ដល់ប៉ូលីសសាកសួរដឹងគាត់និយាយមិនអីគាត់ថាគាត់ចង់ឲ្យពិភពលោកស្គាល់គាត់ចឹងហើយគាត់មិនដឹងធ្វើម៉េចឲ្យគេស្គាល់គាត់គាត់មានតែធ្វើចោលគាត់មានតែធ្វើចោលអញ្ចឹងទៅអញ្ចឹងរឿងដូចបច្ចុប្បន្នអញ្ចឹងណា ដើម្បីឲ្យខ្លួនឯងនឹងល្បីល្បាញធ្វើឲ្យបំណងអឺបោកប្រាស់ប្រជាពិធដ្ឋអាប្រព័ន្ធសង្គមនឹងវាទទួលបានការ like ការ share ការ comment ការចំណាប់អារម្មណ៍ហើយបដូរពីចំណាប់អារម្មណ៍មួយ ទៅចំណាប់អារម្មណ៍មួយដូច្នេះពួកសានបន្ទឿននឹងគឺគេលេងលបែងជាមួយគ្នា សានបន្ទឿននឹង ជាមួយនឹងអាចារ្យធំជាមួយនឹងណែបងម្នាក់ឈ្មោះបងហូនបងហ៊ុនណាបងហ៊ុនណាដែលអ្នកកសែតដែរនោះគេនាំគ្នាប្រមូលបាញ់គ្នាអីជាមួយនឹងអាចារ្យធំអីហើយរឿងអត់ដឹងអីទេរឿងគ្មានក្បាលគ្មានកតុយដូចដូចថារឿងហ្នឹងវាសោកសន្តិភាពហ៊ុនសែនរាល់ថ្ងៃហ្នឹង បើយើងនិយាយឲ្យមែនតែនទៅអត់មានណាបាញ់គ្នាមកបាញ់ជាមួយតែគ្នាឯងហ្នឹងយើងមើលអាចារ្យធំក៏ CPP គេថាគេមនុស្សចោលសន្តិភាពហើយអាសានមុនធឿនហ្នឹងក៏វាថាវាមនុស្សចោលសន្តិភាពអាពួកអស់ហ្នឹងស្ដាប់ពួកអគុណសន្តិភាពទាំងអស់ប៉ុន្តែដល់ពេលវាមានសន្តិភាពពេកវាប្រមូលបាញ់គ្នាលេងវាចង់សម្លាប់គ្នាវាចង់បាញ់គ្នាលេងអីចឹងទៅចឹងណាបងប្អូន សួរថាហេតុអីហើយយើងឃើញឥឡូវសានប៊ុនធឿននិយាយនឹងហើយអីហើយឥឡូវគេចាប់ផ្ដើមគេចាប់ផ្ដើមចេញមកគេចាប់ដើមម៉េចបងប្អូនមកជេរខ្ញុំខ្ញុំមានធ្វើអីខុសគ្រាន់តែខ្ញុំផឹកស្រាហ្នឹងខ្ញុំមានអីខុសដល់ពេលអាចារ្យធំគេចេញមកគេចេញមកអញ្ចេះក្រោយពីអាព្រឹត្តិការណ៍នឹងកើតឡើងអាចារ្យធំគេចេញមកខ្ញុំបងប្អូនគេចង់មកសម្លាប់ខ្ញុំ ខ្ញុំរត់បងបងប្អូនខ្ញុំបើកតាមទ្វារក្រោយអ្នកណាគេថាខ្ញុំកំសាកក៏ខ្ញុំទៅខ្ញុំខ្លាចងាប់ហ៎បងប្អូនខ្ញុំពាក់ខ្សែកធំធំមែនប៉ុន្តែខ្ញុំខ្លាចងាប់ហ៎បងប្អូនណាខ្ញុំខ្លាចងាប់ហ៎តែគេបាញ់ខ្ញុំគេចង់កាត់ក្បាលខ្ញុំគេចង់កាត់សក់ខ្ញុំហ៎ខ្ញុំឃើញខ្ញុំគឺគេថតតាមអា TikTok គឺគេថតតាម TikTok អាចារ្យតុំនិយាយខ្ញុំថាអើយអញឲ្យអញ អីគោវាម៉េះម៉េះឯងអើយអីគោវាត្រូវគ្នាម៉េះអាងាប់អញ្ញាអើយការងារមកកណោមិនធ្វើទេពួកឯងនេះស៊ីឈ្នួលតសំដែងអញ្ចឹងណាចាំបាច់ធ្វើអញ្ចឹងទៅស្អីអាណាអញវាឆ្ងល់ដែរណាអញវាឆ្ងល់បងណាចាំបាច់ទៅ ហើយអាអ្នកចាក់នោះចេះតែចាក់អើយចេះតែយកទៅចាក់អើយអត់ដឹងតែគេសំដែងគេអីអត់ដឹងទេចេះតែទៅយើងមកថារឿងល្អប្របាក់ល្បីណាស់បងប្អូនណារឿងអាក្រក់ល្បីលឿនចឹងហើយបានពួក CPP អាណាចង់ល្បីលឿនជេរសំរងស៊ីឲ្យខ្លាំងទៅណាហើយអាណាចង់ល្បីលឿនឆ្លោះគ្នាអូបាញ់សម្លាប់គ្នាទៅវិញទៅមកទៅអានឹងល្បីលឿនហើយ បាទយ៉ាងច្រើនចូលតឡាការចុះឡើងចុះឡើងជាមួយគ្នាហ្នឹងត្រូវរើគ្នាវាវិញចឹងហ្នឹងបងប្អូនណាអាហ្នឹងហេតុតែចង់ល្បីហេតុតែចង់លយហេតុតែចង់កលីបហ្នឹងហើយប៉ុន្តែអាការដែលគេសំដែងនឹងវាមានអង្គការចាប់តាំងរបស់គេណាបងប្អូនតិចបងប្អូនច្រឡំថាអាពួកនឹងអត់មានអង្គការចាប់តាំងទេ សានប៊ុនធឿនមានអង្គការចាត់តាំងអអាចារ្យធំមានអង្គការចាត់តាំងអាពួកនឹងសិតតែមានអង្គការចាត់តាំងរបស់វាវាសំដែងហ្នឹង ណាវាទៅចង់សម្លាប់គ្នាចង់បាញ់គ្នានៅស្រុកខ្មែរខ្ញុំប្រាប់មួយម៉ាត់ហើយបងប្អូនណាបើអត់មានខ្សែអត់មានស្លាយ គ្មាន អង្គការចាត់តាំងណាខ្ញុំប្រាប់គ្មាន អបកាច់ណាហ៊ានឆ្លើយអីដោយអាសានមុនធឿនទេខ្ញុំជឿជឿខ្ញុំមួយម៉ាត់ទៅរងថ្ងៃហ្នឹងណា អ្នកដែលហ៊ានឆ្លើយហ៊ានឆ្លើយហ្នឹងបងប្អូនតិចថាអ្នកនឹងក្លាហានមែនទេ អាអ្នកឆ្លើយកាន់តែខ្លាំងអានឹងសបញ្ជាក់ពីការសម្ដែងកាន់តែច្បាស់អានឹងខ្ញុំគ្រាន់តែប្រាប់បងប្អូនទេណាឲ្យបងប្អូនបានបានពិចារណានៅស្រុកខ្មែរស្រុកសន្តិភាពចឹងណាមែនមែនមែន ជារឿងលេងសើចទេលេងសើចមិនបានងាប់ហើយគេសំដែងបាញ់គ្នាណាគេសំដែងបាញ់គ្នាគេសំដែងប្តឹងផ្ដាល់គ្នាណាគេសំដែងប្តឹងផ្ដាល់គ្នា គេសំដែងបាញ់គ្នាសំបីតែបាញ់សម្លាប់គេហើយក៏មានអ្នកសំដែងជាប់គុកទៀតណាអីមិនធម្មតាទេបងប្អូនណាធម្មតាទេណា នៅស្រុកខ្មែរយើងមានអ្នកស៊ីឈ្នួលជាប់គុកទៀតណាតិចបងប្អូនច្រឡំហ្នឹងថាអត់នេះហ្នឹងខ្ញុំនិយាយខុសហ្នឹងនៅស្រុកខ្មែរយើងមានស៊ីអ្នកស៊ីឈ្នួលជាប់គុកបាទមានអ្នកស៊ីឈ្នួលជាប់គុកចឹងហើយអត់ប្រមាទទេឲ្យតានេះនឹងដោយសានវន្ទឿនដោយអីបងប្អូនមើលឃើញទេអាចារ្យធំគេចេញមកប្លាប្លាគេរត់គេថាគេដាក់ពាក្យបដិងហើយហើយអីហើយហើយ ហើយចាំបាយរត់ស្អីបាទមួយនឹងអង្គុយផឹកសវឹងអ៊ូបនួនៅដងដងនោះហើយស្ដាប់អាចារ្យធំនិយាយទៅបានដឹងថាអូពួកអានេះបោកសុទ្ធទៅហ្មងវាលេងអត់តំណងទៅហ្មងវាលេងអត់តំណងណាអាឥឡូវរឿងអីដែលគេចង់បាញ់អាចារ្យធំហ្នឹងដែលសានមិនធឿនចង់បាញ់អាចារ្យធំហ្នឹងគ្រាន់តែរឿងការពារវប្បធម៌វាមិនអាណាទៅចង់បាញ់សម្រាប់មនុស្សអ្ហ្មងទេវ៉េ គាត់ណាគាត់ណាម្នាក់នោះគ្នាការពារវប្បធម៌ណាទៅទៅទៅបាញ់មនុស្សអាម៉េចណាហើយអាសានមន្ទឿនវាមិនមែនទៅតែផឹកថ្ងៃហ្នឹងឯណាវាស្រវឹងវាចេះតែនិយាយប្រេះប្រាស់ឯណាវាផឹករហូតហ្នឹងអាពួកម៉ាក់ហ្នឹងវាផឹកតែរហូតអាពួកម៉ាក់ខ្ញុំមួយហ្នឹងវាផឹករាល់តែពេលហ្នឹងវាមានតែទៅរកបាញ់អាណាគេជេរវាវាមិនដឹងទាំងថាអីផងអញ្ចឹងលើកលែងតែវាសំដែង100%អញ្ចឹងមក លើកលែងតែវាសំដែងណាចឹងបានដល់បងប្អូននៅស្រុកក្រៅក្តីនៅខាងក្នុងស្រុកក្តីណាកុំខ្វល់ជាមួយពួកអបកិច្ចអស់នឹងពេកហើយប្រព័ន្ធផ្សព្វផ្សាយដតីដតីនឹងកុំចង់បានឡែកកុំចង់បាន share ដោយសារតែរឿងនឹងពេកបងប្អូនអើយធ្វើរឿងត្រឹមត្រូវទៅធ្វើណោះធ្វើដោយគ្រូទឿណោះអេដោយគ្រូទឿណោះបានគ្រាន់បើ ធ្វើដោយអាសានបន្ទឿនណាអានឹងបំពុលសង្គមសុទ្ធតែហ្មងហើយមិនដឹងពេលណាគេហៅវាទៅវោះវោះកពស់ទេប្រមាថបាញ់សម្លាប់មនុស្សហ្នឹងគេអត់ហៅទៅវោះកពស់ទេគេហៅវោះកពស់អ្នកស៊ីអាចគោហ្នឹងហើយអ្នកស៊ីអាចគោឥឡូវនិយាយពីរឿងអ្នកស៊ីអាចគោនិងអ្នកស៊ីដី និងអ្នកស៊ីព្រៃនិងអ្នកស៊ីលុយជាតិវិញចាឆ្លើយមកវាខុសគ្នាប៉ុណ្ណារវាងរវាង អ្នកស៊ីអាយកោរវាងអ្នកស៊ីដី រវាងអ្នកស៊ីព្រៃរវាងអ្នកស៊ីលុយជាតិតើវាមានខុសខុសគ្នាប៉ុណ្ណាប្រជាជនខ្មែរយើងណាប្រជាជនខ្មែរយើងនៅក្នុងស្រុកខ្ញុំមិនដឹងថាតើខួរក្បាលយុវជនជំនាន់ក្រោយយ៉ាងណាខ្ញុំអត់ដឹង ថាតើខួរក្បាលចាស់ចាស់ជំនាន់មុនយ៉ាងណាទេខ្ញុំអត់ដឹងទេ ប៉ុន្តែសម្រាប់ខ្ញុំវិញខ្ញុំថាខ្ញុំខ្ញុំខ្ញុំមើលទៅ ខ្មែរយើងភ័យច្រើនស្អប់ទាំងធ្វើអាក្រក់អត់មែនទេស្អប់ទាំងធ្វើអាក្រក់ស្អប់អីចឹងស្អប់ទាំងធ្វើមិនល្អនិយាយចំទៅ ពាក្យជេរពាក្យមិនល្អសម្ដីអសរោះសម្ដីមិនគួរគប្បីណាគេថាឯងនិយាយមកគ្មានសិលធម៌ គ្មានគុណធម៌គ្មានសុជីវធម៌អីនៅក្នុងខ្លួនទេខ្មែរយើងស្អប់ណាស់អំពើដែលគ្មាន សីលធម៌គុណធម៌សុជីវធម៌ណាអាស្អប់ណាស់អ្នកណាដែលបាយមានមិនស៊ីនាំគ្នាទៅស៊ីអាចគូស្អប់និយាយរួម ខ្មែរយើងស្អប់សេចក្តីអាក្រក់ទាំងគេទាំងខ្ញុំប៉ុន្តែស្អប់សេចក្តីអាក្រក់ តែទៅការពារជនពីលស្អប់សេចក្តីអាក្រក់តែទៅការពារជនអាក្រក់គេហ៎បងប្អូនមើលឥឡូវខ្ញុំសួរបងប្អូនចេះរវាងអ្នកស៊ីអាចគូសំដែងស៊ីអាចគូ ជាមួយនឹងអ្នកស៊ីព្រៃជាមួយអ្នកស៊ីដី ជាមួយអ្នក ណែណែណែណែណែណែណែជាមួយអ្នកណែអ្នកស៊ីលុយជាតិតើពីរនឹងអាណាដែលធ្វើឲ្យប៉ះពាល់ជាតិជាងឥឡូវបងប្អូនជួយឆ្លើយមករវាងអ្នកស៊ីអាចគោគ្រូទឿគាត់1.30ម៉ែត្រកម្ពស់គាត់ ដែលយើងហៅថាគ្រូទឿហ្នឹង1ម៉ែត្រ30ហើយបើយើង មើលគាត់ពណ៌កពស់ហ្នឹងហើយណាគាត់ស៊ីអាចគោប៉ុន្តែមិនមែនអាចគោមែនទេទេណាគាត់សំដែងទេគាត់ស៊ីសូកូឡាទេហ្នឹងហើយអានឹងគាត់ប្រាប់មកហើយហ្នឹងហើយគាត់សំដែងទេប៉ុន្តែអាអ្នកស៊ីព្រៃដូចត្រីធៀបដូចហ៊ុនសែន អាអ្នកស៊ីដីកូនហ៊ុនសែនក្រមហ៊ុនសែនអាអ្នកស៊ីលុយជាតិក្រមហ៊ុនសែនបងប្អូនខ្ញុំសួរតិចអាពីរហ្នឹង អ្នកណាចង្រៃជាង អ្នកស៊ីអាចគោសុបនិមិត្តចង្រៃជាង ឬក៏អ្នកអាស៊ីលុយជាតិលួចលុយជាតិទៅស៊ីចង្រៃជាងចង្រៃជាតិជាងហេតុអីបានជាមិនយកពួកអាអាអាស៊ីលុយជាតិ អាប្រព្រឹត្តអំពើពុកឲ្យលួយពួកអាកាត់ដីឲ្យយួន ទៅវាស់កពស់ហេតុអីបានយកអ្នកស៊ីអាយគោទៅវាស់កពស់ហើយអ្នកស៊ីលុយជាតិហេតុអីបាន ជាយើងមិនហ៊ានរិះគន់ហេតុអីយើង ទៅរិះគន់ប្រជាពលរដ្ឋឆ្លូតត្រង់ធម្មតាដែលគ្រាន់តែសំដែងស៊ីអាចគូសុបនិមិត្តមើលមើលមើលមើល បងប្អូនជួយ share វីដេអូនឹងដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកខ្មាស់ខ្លួនឯងនៅពេលណាដែលខ្លួនឯងនិយាយថាណែខ្ញុំអត់ចូលចិត្តទេណាលោកគ្រូតឿនឹងសំដែងស៊ីអាចគោខុសរបៀបគេថាខុសរបៀបមែនស៊ីអាចគោនឹងខុសរបៀបបងប្អូនពាក្យតាស៊ីអាចគោក្តីខ្ញុំថាអាចគោបើស៊ីអាចគោនឹងស៊ីសាច់ស៊ីអាចគោបានប៉ុនជាងស៊ីសាច់ នេះបងប្អូនថាយីអាឡុងនិយាយខុសតាគេតែហ្មងអាមិនស៊ីអាចគោបានបុតអាស៊ីអាចគោមានបុនជាងស៊ីសាច់ឥឡូវបងប្អូនសាលបងគិតមើលអាចគោវាកើតមកពីស្មៅមិនចឹងហ៎គោវាស៊ីស្មៅវាអត់មានសម្លាប់សត្វជ្រូកសត្វមន់យកទៅស៊ីទេគោវាស៊ីស្មៅតើវាស៊ីស្មៅគោនឹងស៊ីស្មៅ ជុះចេញជាអាចមកគេហៅអាចគោឥឡូវឥឡូវមនុស្សវិញមនុស្សសម្លាប់គេយកសាច់ស៊ីមនុស្សសម្លាប់គេយកសាច់ស៊ីណាបាបយើងស៊ីអាចគោមានបាបឯណាព្រោះអាចគោវាកើតមកពីស្មៅមានបាបឯណាមនុស្សស៊ីសាច់បាបជាងមែនអត់អត់តើតើមនុស្សស៊ីសាច់បានគេពីឃាតសត្វ ណាបានគេពិឃាតសັບហើយពិឃាតពិឃាតជីវិតគេបើពិឃាតជីវិតគេមានបាបហើយស៊ីសាច់គេក៏មានបាបដែរគ្រាន់តែវាមិនប្រកបដោយអង្គដូចខ្ញុំថាអញ្ចឹងការសម្លាប់សត្វប្រកបដោយអង្គ5បាតណោសត្វមានជីវិត បាតណសញ្ញតា សេចក្តីដឹងថាសត្វមានជីវិតឧបកមោព្យាអឺអឺឧបកមោព្យាយាមសម្លាប់ សូមទោសបានណោសត្វមានជីវិតបាបណៈសេចក្តីដឹងថាសត្វមានជីវិតវគ្គកចិត្តតាំងគិតនឹងសម្លាប់អឺវគ្គកចិត្តតាំងគិតនឹងសម្លាប់ឧបកមោព្យាយាមសម្លាប់តេនមរណងសត្វស្លាប់ដោយព្យាយាមនោះសត្វស្លាប់ដោយព្យាយាមនោះគុណចាស់ខ្ញុំកណាខាននិយាយធေါ်អាយុចង់ភ្លេចខុសត្រូវកុំប្រកែប្រកាន់អង្គនៃបាណាតិបាហ្នឹងមាន5ហ្នឹង បាតណោសត្វមានជីវិត បាតណសេចក្តីដឹងថាសត្វមានជីវិតវគ្គកចិត្តតាំងគិតនឹងសម្លាប់ឧបកមោព្យាយាមសម្លាប់តេនមរណងស្លាប់ដោយសេចក្តីព្យាយាមនោះអង្គ5ហ្នឹងវាមានបាបចុះអាចគោមានមានត្រូវប្រព្រឹត្តទៅអង្គ5ហ្នឹងអត់ទេអញ្ចឹងយើងយើងគិតមើលដើម្បីស៊ីលុយជាតិតើពួកហ៊ុនសែនធ្វើម៉េច ដើម្បីបំផ្លាញប្រៃជាតិតើពួកហ៊ុនសែនធ្វើម៉េចដើម្បីស៊ីដីប្រជាពលរដ្ឋកັບកេងដីប្រជាពលរដ្ឋតើពួកហ៊ុនសែនត្រូវធ្វើម៉េចសិតតែប្រព្រឹត្តអំពើបាបទាំងអស់ឥឡូវអ្នកឯងស្អប់បាបណាស់ណែស្អប់គេស៊ីតើធ្វើឲ្យប៉ះពាល់ដល់ជាតិណែគ្រាន់តែស៊ីអាចគោគេថាធ្វើឲ្យប៉ះពាល់ដល់ជាតិអាចគោជារបស់បរិសុទ្ធណាជារបស់ធម្មជាតិណា សាច់គោសាច់តើអត់មែនជារបស់ធម្មជាតិសាច់មិនមែនជារបស់ធម្មជាតិទេអាចគោជារបស់ធម្មជាតិហើយរឿងអីដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សបើមនុស្សបើមនុស្សថោកទាបជាងអាចគោទៀតហ្នឹងជីវិតមនុស្សយើងមនុស្សគ្រាន់តែមានវិចារណញាណតាមនុស្សគ្រាន់តែមានវិចារណញាណតា ដឹងខុសដឹងត្រូវហើយគាត់អាចគោវាមិនដឹងខុសប៉ុន្តែដោយសារតែវិចារណញ្ញាណនឹងហើយដែលមនុស្សគ្រប់គ្នាធ្វើបាបបើកើតរឿងបាបពីច្រើនហ្នឹងដោយសារអីដោយសារតែមនុស្សខ្លួនឯងនឹងបើកើតអំពើបាបខ្លួនឯងបើកើតអំពើបាបខ្លួនឯងអាហ្នឹងបើយើងនិយាយតាមតាមធម៌យើងនិយាយតាមធម៌អញ្ចឹងខ្ញុំខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថារវាងអ្នកលក់ជាតិអ្នកលួចជាតិ រវាងពួកអ្នកសម្ដែងបាញ់សម្លាប់គ្នានៅតាមប្រព័ន្ធសង្គម Facebook រវាងអ្នកសម្ដែង នៅតាមប្រព័ន្ធអនឡាញដតីដតីទៀតដែលការសម្ដែងបែបអាក្រក់បែបទុច្ចរិតរហូតដល់អ្នកខ្លះធ្វើឲ្យប៉ះពាល់ដល់សង្គមយ៉ាងខ្លាំងខ្លាជាទីបំផុតប៉ុន្តែដោយសារតែគេមានខ្នង គេអត់ហៅទៅវាស់កពស់ ឯគ្នាគ្រាន់តែសម្ដែងស៊ីអាចគោវាថាធ្វើឲ្យប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិចំណែកឯពួកអាលួចជាតិពួកអាលក់ជាតិពួកអាបំផ្លាញជាតិពួកអាបំផ្លាញព្រៃបំផ្លាញរ៉ែបំផ្លាញលួចប្រេងលួចអីប្រេងគេលួចទៅបាត់រាប់សិបបារ៉ែលគេលួចទៅបាត់ហ៊ុនសែននិយាយសើចទៀតណាអាអាចោលួចប្រេងទៅបាត់ឯហ៊ុនសែនសើចទៀតសើច អត់មានតទេសន្យាថាតាមទៅយកព្រេងនឹងឲ្យបានមកវិញអត់អត់មានអត់មាននិយាយថាទេខ្ញុំនឹងទៅតាមយកព្រេងនឹងឲ្យបានមកវិញអត់ទេហ៊ុនសែននិយាយថាអស់អស់ទៅព្រេងចោលវាលួចទៅបាត់ណាក្រមការដឹកនាំរបស់ខ្លួនឯងចោលលួចព្រេងយកទៅបាត់ចេះនិយាយសោចទៅកើតហ៊ុនសែនណាចេះនិយាយសោចទៅកើតបងប្អូនមើល ហើយឥឡូវនេះយើងនៅមានរ៉ែមាសខ្ញុំថាអើយមិនដឹងជាក្តរអីទេលោកហ៊ុនសែននិយាយដូចក្តរសខេងហ្មងនិយាយបាទវាអត់មានដឹងអីផងគិតមិនទៅបងអឺចឹងមកថាឥឡូវបងប្អូនបងប្អូនសាកគិតមើលមើលពួក CPP គេសំដែង អាក្រក់ជាងគ្រូទឿទៀតអីចឹងបានខ្ញុំឃើញបងប្អូនខ្លះចេញមកកុំជឿអាទឿកុំអីណានៃជាពិសេសណែក្មេងក្មេងកូនចៅរបស់លោកខាន់សវណ្ណណាកូនចៅរបស់លោកខាន់សវណ្ណថាកុំជឿពួកអាទឿវាហៅខ្ញុំអាទឿដែរនោះពួកខាន់សវណ្ណហ្នឹងគេហៅខ្ញុំអាទឿឡុងដែរនោះហើយដល់ពេលគ្រូទឿនឹងទឿដែរគេហៅ ទៅវោះកពស់ គេផ្ញើសារមកឃើញនេះអាទឿឯងមើលឯងមើលអាទឿឡុងឯងមើលនេះនេះនេះពួកម៉ាឯងនេះអាទឿនេះនេះឯងថ្ងៃក្រោយគេយកទៅវាស់កពស់ដែរវាលេងនិយាយចឹងហើយវាទៅទៅឲ្យគ្នាមានបានខអីផងហ្នឹងទៅបន្ទោសគ្នាដែរទៅបន្ទោសគ្នាដែរទៅបន្ទោសគ្រូទឿនឹងដែរឲ្យគ្រូទឿនឹងគាត់សំដែង តាមគេរៀបចំឲ្យគាត់សោះហ្នឹងណា ចឹងបានថាខ្មែរយើងលោតែចេះដឹងចេះដឹងជលលោតែចេះដឹងចេះដឹងជលខុសរឿងចេះដឹងខុសរឿងលោតែចេះលោតែខ្លាចខ្លាចខុសរឿងអាចេះចេះខុសរឿងអាដឹងដឹងខុសរឿងអាខ្លាចខ្លាចខុសរឿងណាចឹងហើយបានថាពិបាកជាពិសេសក្មេងឥឡូវហ្នឹងភ្លីភ្លើភ្លីភ្លើអត់ដឹងចោលទេ ដឹងតែពេលឡាហើយ ដឹងតែពេលឡាហើយដឹងតែពីរឿងអួត ដឹងតែពីយកមុខដឹងតែពីយកកលិបហើយអ្នកខ្លះហ្នឹងអោបានរៀងល្បីបឺបឺអីល្បីព្រឿងព្រឿងអីហ្នឹងចាប់ផ្ដើមត្អូនត្អែតាម Facebook ខ្ញុំគួរឲ្យសោកស្ដាយណាស់ពីថ្ងៃនេះទៅ ខ្ញុំនឹងមិនប្រឡូកប្រឡាក់ក្នុងនយោបាយទៀតទេ ពីព្រោះនយោបាយធ្វើឲ្យខ្ញុំឈឺចាប់ ណាស់ឈឺចាប់ណាស់ឈឺចាប់ណាស់អឺតាមតន់ដឹងអីផងគេជួយជាតិ30 40ឆ្នាំគេនៅតែបន្តធ្វើដើម្បីប្រទេសជាតិតែខ្លួនឯងគ្រាន់តែទឹកចូលមកមិនដឹងដឹងអីផងមិនដឹងទាំងបានទាំងនិយាយអីផងត្អូញត្អែថាគេមិនយកចិត្តទុកដាក់ជាមួយខ្លួនណាខ្លួនខំប្រឹងប៉ុណ្ណឹងហើយ គេមិនអោយតម្លៃគេមិនអីណាតសើខ្ញុំថាអេប្រឹងតាមបីប្រទេសជាតិឬក៏ប្រឹងតាមបីឲ្យគេតសើវ៉េក្មេងក្មេងណាកំណត់ក្មេងក្មេងឬថាប្រឹងធ្វើនឹងដើម្បីបង្អួតឲ្យគេមើលបង្អួតឲ្យគេមើលដោយអាស៊ីណនដោយពួកអាហ៊ុនកសលដោយស្អីស្អីហ្នឹងពួកអាអស់ហ្នឹងវាខំប្រឹងអួតឲ្យគេមើលខ្ញុំខំប្រឹង ធ្វើនយោបាយដើម្បីគណៈបកដើម្បីប្រទេសជាតិប៉ុន្តែលទ្ធផលមេគាត់អត់គិតដល់កូនចៅទេវាមិនទាន់ដឹងអីផងវាចាប់ផ្ដើមប្អូនឲ្យគេអាណិតវាឲ្យគេយកបងវាឲ្យគេយកឲ្យគេនិយាយថាវាលយខ្ញុំថាអោសត្វឲ្យសត្វទៅចូលចិត្តត្រាម៉ែ អូយបើខ្ញុំត្រាម៉ាដែរនោះមិនបាច់ទេបងប្អូនអើយខ្ញុំខ្ញុំវាចេះមិនចេះទេបងអារឿងត្រាម៉ាគេហ្នឹងតែនិយាយនិយាយប្រើប្រើតែហ្មងណាទៅសើទៅសើទៅមិនទៅសើទៅមិនមែនមុខដូចម៉ែខ្ញុំទេខ្ញុំកើតមកមានវិជ្ជាអនុងមកជាមួយទេខ្ញុំធ្វើដើម្បីជាតិខ្ញុំតាខ្ញុំមិនមែនធ្វើដើម្បីឲ្យបងប្អូនទៅសើខ្ញុំទេបើទៅសើក៏ទៅសើបើមិនទៅសើក៏ឯងទៅចឹងហ៎បងប្អូន សួរថាតើយើងចង់ឲ្យគេស្រឡាញ់យើងអ្នកណាមិនចង់ឲ្យគេស្រឡាញ់ចង់ប៉ុន្តែបើថាយើងធ្វើដើម្បីប្រទេសជាតិយើងកុំគិតបើមានគេតសើក៏អរគុណគេទៅបើគេមិនតសើបើគេខឹងយើងបើគេជេរយើងក៏កុំខឹងគេដែរហើយកុំត្រាម៉ាថាយើងខំប្រឹងដើម្បីបាក់ប៉ុណ្្នឹងហើយបាក់មើលខ្ញុំអត់ឃើញទៀតអើមានអ្នកខ្លះរត់ចោះចូលពីកន្លែងមួយទៅកន្លែងមួយអឺ មុនដំបូងគ្រប់ត្រណានេះដល់មើលទៅមិនស្រួលឈប់គ្រប់ត្រនៅនឹងទៅគ្រប់ត្រនៅនោះទៀតរត់ពីគ្រប់ត្រនៅនោះទៅគ្រប់ត្រនៅនោះរត់ពីគ្រប់ត្រនៅនោះទៅគ្រប់ត្រនៅនោះមួយទៀតខ្ញុំថាបើសិនណាជាយើងមានគំនិតអញ្ចឹងអានឹងគេហៅម៉េចគេហៅថាជាក្រុមមនុស្សអុតឆច្ចកុកតចៈឈរប្រះអុតឆច្ចកុកតចៈគឺថាមនុស្សងោកងុយ មនុស្សសុញគំនិតអត់ថាច់ក៏ក៏ចាក់មនុស្សងោកងុយមនុស្សសុញគំនិតមនុស្សហ្នឹងគឺចប់វល់គេហៅក្រុមវល់វល់ខ្លួនឯងចង់លយចង់កលីបចង់អស្ចារចង់ក្រាន់បើចង់ក្រាន់បើអត់ប្រឹងធ្វើខ្លួនឯងឲ្យក្រាន់បើទេចង់ជន់គេឡើងខ្មែរយើងចូលចិត្តណាស់ចឹងហើយបានសភៅរបស់លោកអឺ លោកមកអឺណែអឺប៊ុនច័ន្ទមុលណាអាចរិតខ្មែរបងប្អូនអានសភៅប៊ុនច័ន្ទមុលចរិតខ្មែរខ្មែរយើងធ្វើពេលខ្លះធ្វើអីខ្លួនឯងអត់ព្រមបង្កើតអ្វីដែលថ្មីខ្លួនឯងទេខ្មែរយើងចូលចិត្ត copy របស់គេយកមកធ្វើជាកម្មសិទ្ធិរបស់ឯងខ្ញុំនិយាយនេះខ្ញុំនិយាយនេះ តិចបងប្អូនសម័យបច្ចុប្បន្ននេះខ្ញុំអត់និយាយពីសម័យចំនួនពរេប្រវត្តិឬក៏សម័យអឺប្របាទជ័យរ៉ូម៉ាន់ទី7ទេខ្ញុំនិយាយពីសម័យបច្ចុប្បន្នអត់ប្រឹងរៀនធ្វើខ្លួនឯងឲ្យខ្លាំងទេណាអត់ប្រឹងរៀនធ្វើខ្លួនឯងឲ្យខ្លាំងទេរៀនយកពីគេហើយបើយកគេមិនបានអូវិធីសម្រាប់គេ ដើម្បីយកយករបស់ពីគេណែ អានឹងអានឹងជាទម្លាប់របស់ខ្មែរយើងភាគច្រើនជាទម្លាប់ខ្មែរយើងភាគច្រើនយករបស់គេមកធ្វើជារបស់ខ្លួនអ្វីដែលខ្លួនមិនចេះសោះអ្វីដែលខ្លួនអត់ចេះសោះណាអ្វីដែលខ្លួនអត់ចេះសោះខ្លួនអត់បានធ្វើសោះស្រាប់តែមោទនភាពនៅរបស់ដែលខ្លួនមិនបានធ្វើ គ្រាន់តែគេធ្វើឲ្យខ្លួនគេធ្វើឲ្យដាក់ឈ្មោះខ្លួនខ្លួននឹងមោទនភាពចុយគោតាមនឹងណាដែលខ្ញុំចង់និយាយថាចរិតខ្មែរបងប្អូនតយល់ណាតយល់អញ្ចឹងនិយាយអញ្ចឹងវវគេថាយើងមើលងាយខ្មែរទេណាគេថាយើងមើលងាយខ្មែរបើថាថាទៅយើងមើលងាយតែអ្នកណាដែលមានចរិតអញ្ចឹងឯណាអ្នកណាដែលមានចរិតអញ្ចឹងឯងអញ្ចឹងហើយបាន យើងចូលចិត្ត copy របស់គេយកមកធ្វើជារបស់ខ្លួនសម្រាប់គេយកគេតយុះគេមកធ្វើជាគេតយុះខ្លួនជាក់ស្ដែងខ្ញុំលើកឧទាហរណ៍រឿងហ្នឹងដូចជាប្រហែលថ្ងៃមុនហ្នឹងអាទុយវាបុលវានិយាយទៀតអាទុយវាបុលហ្នឹងវានិយាយទៀតវានិយាយថាវានិយាយនៅក្នុងតាំងសាដាដេលីណាអាទុយវាបុលហ្នឹងវានិយាយចេះបងប្អូនណាវានិយាយថា បើលោកស្ដមរាំងស៊ីណាបើលោកស្ដមរាំងស៊ីនឹងស្ម័គ្រដឹកនាំ មួយចំនួន ទៅគ្រប់គ្រងគណៈបកភ្លើងទៀនហើយសូមឲ្យលោកសំរាំងស៊ីនិងថ្នាក់ដឹកនាំទាំងអស់នឹងលាឈប់ពីគណៈបកសង្គ្រោះជាតិទៅដើម្បីកុំឲ្យអន្តរជាតិគេយល់ច្រឡំ បងប្អូនសម្ដីអាទូចវាបលវានិយាយនឹងបងប្អូនយល់ថាម៉េចដែរយើងសួរសិនយើងសួរថាតើអាទូចវាបលនឹងជានរណាគេអាទូចវាបលនឹងមានតួនាទីស្អីនៅក្នុងគណៈបកសង្គ្រោះជាតិវានិយាយឲ្យគេឲ្យគេសុំឲ្យគេលាឈប់ពីគណៈបកសង្គ្រោះជាតិបើគាំទ្រភ្លើងទៀនហើយ ហើយបងប្អូនអ្នកណាថាគេអ្នកណាគ្រាន់តែគេគ្រប់គ្រងគណៈបកមួយដែលកំពុងតែប្រកួត ហើយឲ្យគេលាលាឈប់ពីពីគណៈបកគេហើយអាអ្នកនិយាយហ្នឹងអាសូតែខ្លួនឯងជាអនុប្រធានបកសង្គ្រោះជាតិទៅអាសនៈហ្នឹងមិនដឹងជាស្អីផងគ្មានពាក់ព័ន្ធអីជាមួយនឹងសង្គ្រោះជាតិផងណានៅឆាយអ៊ូ មិនហ្នឹងឯឆៃអ៊ូអាសនៈហ្នឹងអត់មានពាក់ព័ន្ធអីវាវាឲ្យយោបល់ឲ្យគេលាយឈប់ហើយចុះបើបើបើបើបើឯងថាចង់ដែរឯងមិនក៏ប្រាប់កម្មសខាឲ្យលាយឈប់ផងបើកម្មសខារងថ្ងៃនេះណាបើកម្មសខារងថ្ងៃនេះអត់ដដើមយកណែណែណែគណៈបកសង្គ្រោះជាតិត្រឡប់មកវិញដេកអោបប្រធានបករហូត អត់មានទៅដើមយកសង្គ្រោះជាតិត្រឡប់មកវិញទេឯងមិនក៏មិនទៅប្រាប់កម្មសខាឲ្យ ទៅទៅដើមយកប្រធានបកត្រឡប់មកវិញដើម្បីកុំឲ្យគេច្រឡំថាកម្មសខានឹងចូលដៃជាមួយហ៊ុនសែនរំលាយបកខ្លួនឯងព្រោះឥឡូវហ្នឹងប្រជាពលរដ្ឋខ្មែរគឺគិតថាកម្មសខាហ្នឹងចូលដៃជាមួយហ៊ុនសែនរួចទៅហើយពីព្រោះអីឥឡូវហ្នឹងបើសិនមិញហ្នឹងអាអាលខោនសំដែង វគ្គទី36លខោនសម្ដែងនៅក្នុងតឡាការកឹមសខាដែលដែលជាតួអង្គកំសត់តួអង្គកំសត់របស់កឹមសខាហ្នឹងគឺភាកឥឡូវហ្នឹងចូលភាកទី36បាទចាំមើលមើលអាអាអារឿងហ្នឹងអារឿងដែលមាន ចំណងជើងថាខ្ញុំមានសន្តិទ្ធភាពហេតុអ្វីពងខ្ញុំនឹងនៅតែបាសរឿងនឹងមានចំណងជើងថា អរគុណសន្តិទ្ធភាពពងខ្ញុំនៅតបាសជាប្រចាំអេឥឡូវហ្នឹងអារឿងអរគុណសន្តិទ្ធភាពពងខ្ញុំនៅតបាសរាល់ឆ្នាំហ្នឹងគឺដល់ភាកយើងយើងមើលដល់ភាកទី36បាទដល់ភាកទី36ហើយហើយភាកទី36ហ្នឹងប្លែកប្លែកខុសពីភាកទី35និងភាកកន្លងទៅ ប្លែកប្លែកអាម៉េចប្លែកអាភិទី36ហ្នឹងអាភិទី36ហ្នឹងគេនិយាយពីរឿងកោចបការបោះឆ្នោតដូចជាអត់ត្រូវសាច់រឿងតឡាការនាំនិយាយពីរឿងបោះឆ្នោតអាហ្នឹងខ្ញុំឮខ្ញុំឮគេនិយាយណាអីខ្ញុំឮខ្ញុំឮកាសែតគេនិយាយមេធាវីរបស់កឹមសខាហ្នឹងមេធាវីផ្ទាល់ខ្លួនហ្នឹងគេនិយាយ រឿងអគុណសន្តិទភាពព្រមខ្ញុំនៅតែបាក់ជារៀងរហូតដល់ភាគទី36តែភាគទី36នេះនិទាន អំពីការបោះឆ្នោតវាខុសបច្ចេកទេសដល់តវ៉ាអីទៅជើមើលដល់ភាគប្រហែលបានចប់រឿងហ្នឹងបាទដល់ភាគប្រហែលដល់ចប់រឿងនេះបាទប៉ុន្តែអ្នកសំដែងរឿងចេះសំដែងទៅ អាចេញពីសម្ដែងនៅក្នុងតឡាការហ្នឹងគេចុះតាមខេត្តគេទៅចុះទៅតាមខេត្តសូមបងប្អូន រងចាំខ្ញុំ ខ្ញុំនឹងវិលត្រឡប់មកជួបបងប្អូនវិញ ជាមួយជាមួយនឹងនយោបាយឯណាទៅកម្មគុណរបស់ខ្ញុំឯណាទៅអូនមុំ នៅទីណាអូនមុំបងចង់ឲ្យមុំពុំពីតជាមួយអូនណាអឺ ទៅតែយកមេដឹកនាំរហូតតែអូនមុំចេះមិនបាច់ទេងាប់ហ្មងស្រុកខ្វាយយើចប់ហ៎ចប់ទៅហ៎លេងលេងសត្វតែម៉ាក់ម៉ាក់នឹងអីបងប្អូនណាធ្វើមិនកើតទៅធ្វើមិនស្រុកទេយើងវាបានសុកទៅហើយអ្នកទៅផ្ទះដៃនឹងចេះតែទៅទៀតហើយឯងហើយអានឹងហេតុតែគ្នាល្ងងលោកឲ្យលោកចេះតែទៅហ៎ បើខ្ញុំទាត់កាប៉េះគូតមកអាអ្នកចូលដៃចូលទៅខាត់កុំឲ្យគេទៅបោះឆ្នោតអីឲ្យអ្នកនេះឲ្យអ្នកនោះចូលទៅខាត់ឲ្យគេចាំខ្លួនឯងមានអាខ្លះហ្នឹងទៅសន្យាឲ្យលុយគេធ្វើផ្ទះកុំចូលភ្លើងទៀនកុំបោះឆ្នោតឲ្យភ្លើងទៀនសន្យាឲ្យគេធ្វើផ្ទះសន្យាឲ្យលុយគេជួសជុលផ្ទះសន្យាឲ្យលុយគេចាក់លបធ្វើលបងផ្ទះអីខ្ញុំថាអោបងប្អូនហើយ អ្នកនៅក្រៅប្រទេសខ្លះណាឃើញពី3អ្នកទៅសន្យាជាមួយអ្នកនៅក្នុងស្រុកសកម្មជនសង្គ្រោះជាតិពីមុនណាក្រុមគាត់ជាអតីតអតីតក្រុមប្រឹក្សាឃុំសង្កាត់ណារបស់គណៈបកអឺសង្គ្រោះជាតិណាមានអ្នកនៅក្រៅប្រទេសនោះទៅសន្យាឲ្យលុយគេថាបងប្អូនណាកុំទៅបោះឆ្នោតខ្ញុំណាខ្ញុំនឹងនឹងជូនលុយចំនួន500ដុល្លារ សម្រាប់ឲ្យប្អូនឲ្យក្មួយនឹងយកទៅកសាងផ្ទះយកទៅជួសជុលផ្ទះយកទៅប្រក់ដែកសាលីយកទៅអីហើយដល់ពេលកម្មសខានោះគេទៅថាបងប្អូនអើយចាំខ្ញុំណាចាំខ្ញុំខ្ញុំនឹងគេថាខ្ញុំនឹងមកជួបជាមួយនឹងបងប្អូន នៅពេលខាងមុខដល់ឆាប់ឆាប់នេះគេថាអញ្ចឹងគេថាខ្ញុំ នឹងមកជួបជាមួយបងប្អូននៅខាងមុខក្នុងពេលឆាប់ឆាប់នេះសូមបងប្អូនចាំបោះឆ្នោតឲ្យខ្ញុំហើយស្រីស្រីណាចង់បានគាត់រងចាំទៅរងចាំបោះឆ្នោតឲ្យគាត់ទៅមិនចឹងទេណោះរងចាំបោះឆ្នោតឲ្យគាត់ទៅហ្នឹងហើយអានឹងយើងចូលចិត្តអ្នកណាចូលចិត្តកាមទៅរកគាត់ ស្រីស្រីណាចូលចិត្តកាមទៅរកគាត់ទៅរកគាត់ទៅអត់ខុសទេអញ្ចឹងហើយបានខ្ញុំចង់និយាយថាអាទុវិបុលវានិយាយឲ្យគេលាឈប់អីអានេះចេះតែមានតែมองហើយវាមិនដឹងជាស្អីវាវាមួយម៉ាត់ណាឲ្យគេលាឈប់មួយម៉ាត់ណាឲ្យគេលាឈប់ហុយហើយវាមិនវាឆ្ងល់ គណៈបកសង្គ្រោះជាតិទៅអ្នកមីងចន្ទ្រាបតីលី ពួកអាដែងអស់ហ្នឹងវាមិនដឹងធ្វើអីវាផង វាអត់ដឹងធ្វើអីវាផងវាឲ្យគេលាឈប់ពីគណៈបកសង្គ្រោះជាតិកុំឲ្យអន្តរជាតិគេយល់ច្រឡំបើចុះវាស្អីនោះវាអន្តរជាតិបានវាដឹងតែគេយល់ច្រឡំខ្ញុំថាអោលោកឲ្យលោកអានឹងបានថាវាពិបាកហ្នឹងហេងអេនឌី អឺសរុបមកវិញអ្វីដែលខ្ញុំនិយាយហ្នឹងខ្ញុំចង់និយាយពីបុគ្គលបុគ្គលដែលលួងជាមួយខ្លួនឯងបុគ្គលដែលលួងជាមួយខ្លួនឯងថ្ងៃក្រោយ ខ្លួននឹងមានវិបដិសារីបុគ្គលដែលលួងជាមួយខ្លួនឯង ខ្លួននឹងមានវិបដិសារីចឹងហើយបានពាក្យចាស់គេថាអញ្ចេះគេបដៅក្មេងណាគេថាចង់ប្រាជ្ញឲ្យខំប្រឹង ចងក្បិនតឹងរកស៊ីធូគំនិតមុនគំនូកុំរៀនគូមុនការគិតកុំរៀនគូមុនការគិត ចង់ប្រាជ្ញឲ្យខំប្រឹងមានន័យថាម៉េច បើយើងចង់ខ្លាយទៅជាអ្នកប្រាជ្ញខំប្រឹងធ្វើទៅចង់បានឋានសួគ៌ប្រឹងធ្វើបុណ្យចង់ទៅព្រះនិព្វានត្រូវធ្វើបុណ្យឲ្យច្រើនហើយបើចង់មានទ្រព្យត្រូវឲ្យទានបើចង់មានសម្ផស្សស្អាតត្រូវរក្សាសិលឲ្យបរិសុទ្ធហើយបើចង់ណែបើចង់មានបញ្ញាត្រូវតែចេះចម្រើនមេត្តាភាវនាត្រូវតែចេះចម្រើនមេត្តាភាវនាអានឹងគឺច្បាស់ណាស់ ឯងអត់ទេយុវជនសម័យថ្មីនេះបើគេចង់ខ្លាំងណាបើគេចង់ខ្លាំងមានប្អូនប្អូនម្នាក់ប្រមាណអ្នកនៅក្រៅប្រទេសហ្នឹងរាល់ថ្ងៃហ្នឹងគេកំពុងអាដើរញុះញង់គេកំពុងអាដើរញុះញង់ប្រិយមិត្តរបស់ ទូទួមនសិកាហ្នឹងគេកំពុងអាដើរញុះប្រហែលថ្ងៃហ្នឹងគឺគេដើរញុះញង់សម្បើមណា បងប្អូនប្រុសប្រុសស្រីស្រីប្រមាណអ្នកគេប្រឹងដើរញុះញង់លោកឡុងនឹង ជាមនុស្សរបស់គណៈបកប្រជាជន កុំជឿលោកឡុងហេខ្ញុំមិនគោរពមិនជឿបុគ្គលនឹងទេខ្ញុំថាខ្ញុំរាល់ថ្ងៃនេះ ខ្ញុំអត់ឲ្យនរណាមកជឿខ្ញុំទេខ្ញុំ ប្រាប់ខ្ញុំប្រាប់ហើយថាខ្ញុំមកពីគណៈបកប្រជាជន តាំងតែពីដើមមកប៉ុន្តែយើងសួរថាទង្វើដែលខ្ញុំធ្វើកន្លងមកការពារអ្នកប្រជាធិបតេយ្យឬក៏ការពារពួកកុម្មុយនីសការពារពួកកុម្មុយនីសឬក៏ការពារពួកប្រជាធិបតេយ្យអានឹងអានឹងយើងសួរមើលទៅសួរមើលទៅហើយមើលសកម្មភាពទៅតាម Facebook ហ្នឹងតាមមានសកម្មភាពតាមដល់ Facebook អ្នកណាជាអ្នក ចងបណ្ដាញសង្គមសម្រាប់គណៈបកសង្គ្រោះជាតិនៅក្រៅប្រទេសអ្នកណាក្មេងៗឯងអស់នោះគិតមើលទៅអ្នកណាអ្នកចងប្រព័ន្ធសង្គមប្រយុទ្ធប្រឆាំងជាមួយនឹងពួកហ៊ុនសែនចងបណ្ដាញទូទាស់តាមសង្គមអ្នកណាអ្នកចាប់ដើមដំបូងពួកអាអូនមីអូនឯងគឺខ្លីណាស់ ខ្លីទេអូខេខ្លីអត់ដឹងរឿងចង់លយចង់ប្លន់ពីគេអត់ចង់កសាងបើថាចង់ឲ្យគេសរសើរខ្លួនកសាងខ្លួនឯងទៅនិយាយខ្លួនឯងកុំរកស៊ីនៅពីក្រោយខ្នងគេអត់ហ៊ាននិយាយខ្លួនឯងហើយដើរញុះញួងគេដើរចាក់ដោតគេឲ្យគេជឿអាណាគេជឿយើង បើយើងអត់ធ្វើខ្លួនឯងផងយើងអត់និយាយខ្លួនឯងយើងអត់អីខ្លួនឯងទៅប្រាប់គេអាក្រក់អាគេអ្នកធ្វើមនុស្សគេដឹងគ្រប់គ្នាខ្លួនឯងអត់មានធ្វើអីផងដើរទៅញុះញង់គេពីក្រោយខ្នងដើរទៅឆ្កឹះឆ្កៀលគេសិតតែគេចេះសិតតែគេចុះហើយខ្លួនអត់ធ្វើអីទេខ្លួនអត់ធ្វើអីទេអត់ហ៊ានចេញមុខមកការពារអ្នកប្រជាធិបតេយ្យអត់ចេញមកធ្វើចង់ល្បីអត់ចេញមកធ្វើ ដើរនិយាយប្រាប់គេថាអ្នកនេះអញ្ចេះអ្នកនោះអញ្ចោះចេញមើលឥឡូវសាកមើលចេញមកប្រយុទ្ធផ្ទាល់ហ្មងកុំអួតកុំអួតទៅក្រៅលបងអូខេណាអូនក្មេងៗកុំអួតក្រៅលបងកុំអួតក្រៅលបងអាអូនឯងចេញប្រៅវាយប្រៅយកអាវពាក់កុំនៅក្រៅលបងបើថាចូលចូលឲ្យដល់ក្នុងបើចូលមិនដល់ក្នុងកុំចូលយល់ទេ ចូលចូលឲ្យដល់ក្នុងបើចូលមិនដល់ក្នុង កុំចូលកុំជូអូខេកុំចូលហើយកុំយូចូលដល់ក្នុងមកអានឹងហើយគេហៅចង់ប្រាជ្ញត្រូវខំប្រឹងមិនមែនចង់ប្រាជ្ញខ្លួនឯងចង់ចង់คลายទៅជាអ្នកប្រាជ្ញទៅសម្រាប់អ្នកចេះដឹងដើម្បីយកចំណេះដឹងពីគេទេឈួតទេអីអានឹងដូចពាក្យចាស់អីចង់ ចង់ប្រាជ្ញឲ្យសម្រាប់អាចារ្យចង់បានផ្លែផ្កាយកភ្លើងដុតគល់ពួកអបភ្លើពួកអបភ្លើមួយចំនួនឬពាក្យសុភាសិតបុរាណគេថា ចង់ប្រាជ្ញឲ្យសម្រាប់អាចារ្យចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់អាក្មេងខ្លះវាល្ងងអានោះឮថាអេចង់ប្រាជ្ញសម្រាប់អាចារ្យហេអញសម្រាប់គ្រូអញសិន សម្រាប់គ្រូអញហើយចំណេះគ្រូអញទាំងអស់អញបានទាំងអស់អញយកទាំងអស់ទៅសម្រាប់គ្រូខ្លួនឯងក៏វត្តចោលក្នុងន័យប្រៀបធៀបសោះនឹងណាគេនិយាយន័យប្រៀបធៀបសោះឯងទៅសម្រាប់គ្រូឯងមែនតើមែនទៅទៅសម្រាប់លេលេទៅសម្រាប់គ្រូមែនតើអដល់ពេលចង់បានផ្លែផ្កាយកភ្លើងដុតគល់អានោះគេឲ្យអាយកភ្លើងដុតគល់នឹងមានន័យថាឲ្យយើងចេះថែទាំគល់ឲ្យចេះថែទាំ គល់នឹងត្រូវមើលវាត្រូវថែទាំដាក់ជីដាក់អីនឹងដាក់ទឹកស្រោចទឹកស្រោចអីនឹងគេថាចង់បានផ្លែផ្កាត្រូវយកភ្លើងដុតគល់នឹងគឺត្រូវធ្វើការឲ្យឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីថែរក្សាគល់ឈើឬដើមឈើដែលយើងបានដាំនឹងអានឹងគេហៅថាយកភ្លើងដុតគល់ភ្លើងនឹងគឺសំដៅទៅលើការប្រើកម្លាំងការប្រើកម្លាំងរបស់យើងក្នុងការថែទាំរបស់នោះឯងមិនអញ្ចឹង អានោះផ្លែតទាញដេចកេះយកចំបើងអាដើមឈើនោះទាញដេចកេះយកចំបើងដាក់ជុំវិញដុតហុលឆេះតិចមានផ្លែណាងាប់បាត់ដើមឈើនឹងមានរសស្អីបើវាដុតមែនតែនអានោះគេនៃប្រៀបធៀបឲ្យយើងយកកម្លាំងទៅថែទាំគល់ឈើវាមិនព្រមអានោះលឺស្ដាប់មិនបានអានោះយកទៅដុតម៉ែថាតែប៉ុណ្ណឹងអានោះដុតតិចគល់ឈើនឹងដើមឈើទាំងអស់វាដាក់ឯងដុតទាំងអស់ រត់ហើយទាំងអស់អាចារ្យក៏សម្លាប់ដើមឈើចង់បានផ្លែផ្កាក៏វាដុតដុតឯខ្ទេចវាល្ងងវាល្ងងវាគេប្រាប់តែចង់ចេះឲ្យសម្រាប់អាចារ្យចង់បានផ្លែផ្កាយកភ្លើងដុតគល់អានោះលេងមកទៅហឹងហ្មងដុតគល់ទៅហ្មងអីអីក៏វាល្ងងម៉េះអីក៏វាល្ងងម៉េះចឹងហើយបាទខ្ញុំថាខ្ញុំថាឥឡូវហ្នឹងមានក្មេងៗប្រហែលអ្នក នៅក្រៅប្រទេសអាហ្នឹងគេកំពុងតែចង់ប្រកួតមួយខ្ញុំហើយខ្ញុំកំពុងអប់សុកនេះខ្ញុំកំពុងអប់សុកគេចង់ប្រកួតដែរចង់ប្រកួតចេញមកអូនឥឡូវប្រកាសហៅហ្មងហ្នឹងកុំកុំនិយាយមួយពីណាមកនិយាយមួយត្រង់ត្រង់មកត្រង់ត្រង់វាយត្រង់ទៅត្រង់មកមកកុំអាឡែងអើយខលទៅញុះខាងនេះខលទៅញុះខាងនោះផ្ញើសារទៅញុះនៅនេះផ្ញើសារទៅញុះនៅនោះណាអូនកុំល្ងងពេកអូខេ កុំល្ងងពេកចេញមកធ្វើឲ្យខ្លួនឯងខ្លាំងមើលកុំអាឡែងនៅណាដូចដៅក្នុងស្នូកក៏មិនទេវ៉េះកុំធ្វើដៅក្នុងស្នូកមើលចេញមកឡាយចេញមកឡាយដូចតែចូលឡងមើលហើយឡាយ5ឆ្នាំសិនទៅឲ្យឲ្យល្បីស្មើនឹងដៃចូលឡុងសិនទៅណាឲ្យគេជឿប្រហែលដៃចូលឡុងសិនទៅសុំចេញមក សូមមកឆ្លោះគ្នាសូមមកឡើងបដាល់ពីព្រោះមុននឹងគេប្រកួតជាមួយអ្នកដែលមុននឹងប្រកួតជាមួយបងត្រូវតែធ្វើខ្លួនឯងឲ្យកឡូប្រហែលបងសិនសូមមកប្រកួតគ្នាកុំឲ្យវាយខុសកឡូគ្នាវាយខុសកឡូគ្នាគេថាយើងនឹងវានេះទៀតណាកុំឲ្យវាយខុសកឡូគ្នាហើយកុំកុំអាឡែងកុំអាឡែងរៀនធေါ်ហ៊ុនសែនណាដើរញុះញង់គេ ដើរចាក់នៅនេះចាក់នៅនោះហើយហៅត្រូវខ្លួនឯងចឹងខុសហើយអាអូនខុសហើយខុសហើយខុសហើយពួកអូនឯងខុសហើយដើរខុសហើយហ្នឹងហើយខ្ញុំសរុបមកវិញខ្ញុំសរុបថាបុគ្គលនៅក្នុងលោកនេះបើសិនណាជាចង់បាននៅសេរីសួស្តីចង់បាននៅសុភមង្គល ទាល់តែកម្ចាត់ចោលទាល់តែធ្វើនៅរឿង3យ៉ាងទី1បង្កើតអត្តបរមង្គលអត្តបរមង្គលអត្តគឺខ្លួនបរៈអ្នកដតីមង្គលៈគឺសេចក្តីចម្រុងចម្រើន គឺយើងត្រូវធ្វើសេចក្តីចម្រុងចម្រើនដល់ខ្លួនយើង យើងធ្វើសេចក្តីចម្រុងចម្រើនដល់អ្នកដតី ដែលយើងហៅថាអត្តបរមង្គលទី1ទី2គេហៅថាគេហមង្គលគេហមង្គលគឺយើងចេះរៀបចំទុកដាក់ផ្ទះសម្បែងឲ្យស្អាតបាតឃុំផងរបងរបស់យើងរៀបចំឲ្យស្អាតបាតកុំឲ្យកខ្វេកខ្វក់នាំឲ្យកើតមេរោគដតីដតី ដែលនាំឲ្យប៉ះពាល់ទៅដល់សុខុមាលភាព របស់ខ្លួនប្រចាំថ្ងៃកាលណាបើយើងចេះរៀបចំរៀបរយផ្ទះសម្បែងបានល្អសុខភាពយើងផាសុខភាពយើងបរិយាកាសដែលនៅជុំវិញខ្លួនយើងអាកាសដែលនៅជុំវិញខ្លួនយើងគឺសិតតែជាអាកាសធម្មជាតិអាកាសល្អធ្វើឲ្យសុខភាពយើងរឹងមាំទី2ហ្នឹងគឺគេហមង្គលទី3 គឺបញ្ញមង្គលការកសាងបុណ្យការកសាងបុណ្យវាផ្ទុយពីការធ្វើបាបពីព្រោះវិជ័យទុច្ចរិតមាន4វិជ័យទុច្ចរិតមាន4មានព្រុសវាទណាបិសនាវាទមានមុសាវាទបិសនាវាទព្រុសវាទ ដែលមានពាក្យទាំងអស់ហ្នឹងមានការនិយាយកុហកនិយាយញុះញង់និយាយសោកសៀតនិយាយចាក់ដោតនិងឆ្កឹះឆ្កៀលអាហ្នឹងគឺគេចាត់ទុកជាវិជ័យទុច្ចរិតនឹងបាបហេតុអីបានជានៅក្នុងទុច្ចរិត នៅក្នុងកាយកម្ម3វិជ័យកម្ម4មโนកម្ម3ហេតុអីបានជាសម្ដី គេទុកគឺវាមាន4ហើយចំណែកកាយមានតែ3វិជ័យមានតែ2 បាបអានឹងបាបណាបាបដោយសារថាអាបាបដោយសារសម្ដីហ្នឹងវាច្រើនណាវាខ្លាំងបានគេដាក់មាន4ហ្នឹងណាដាក់មាន4ហ្នឹងក្នុងធម៌ព្រះអញ្ចឹងគេហមង្គលនិងអត្តបរមង្គលជាមួយនឹងបញ្ញមង្គលមង្គលទាំង3ហ្នឹងមនុស្សយើងត្រូវនាំគ្នាកសាងវា នៅ ក្នុង គ្រួសារក៏ដោយ នៅក្នុងសង្គមក៏ដោយ នៅក្នុងប្រទេសក៏ដោយយើងត្រូវយកមង្គល3ហ្នឹងមកធ្វើជាឧបករណ៍នៅក្នុងការនាំយើង ទៅរកសេចក្តីសុខសេចក្តីចម្រើនហើយបើយើងអត់មានធម៌3ហ្នឹងទេយើងមានអកតិធម៌យើងមាននិវរណធម៌នៅក្នុង ខ្លួនពេញខ្លួនងាប់ហើយធ្វើអីក៏មិនត្រូវធ្វើអីក៏មិនត្រូវហ្នឹងងាប់ហើយ មនុស្សគេមើលលើទង្វើគេអត់មើលលើការញុះញង់ទេគេមើលលើទង្វើអញ្ចឹងបានយើងមើលទង្វើគ្រូទឿស៊ីអាចគោសុបនិមិត្តចំណែកបងប្អូនខឹងគ្រូទឿថាស៊ីអាចគោវាហួហេតុចុះអាអ្នកកាត់ដីឲ្យយួនហួហេតុទេចុះអាអ្នកផ្ដល់ឱកាសឲ្យយួនចិនមកនៅដោយត្រួតត្រាខ្មែរហួហេតុទេអាអ្នកកាត់កោះត្រោលឲ្យ ឲ្យចិនយួនតើហួសហេតុទេ អាអ្នកស៊ីលុយជាតិរាប់លានតើហួសហេតុទេ អាអ្នកស៊ីព្រៃខ្មែរស្ទើរតែទាំងអស់តើអានឹងហួសហេតុទេអានឹងប៉ះពាល់សង្គមទេប៉ះពាល់សង្គមអាអ្នកស៊ីដីប្លន់ដីប្រជាពលរដ្ឋតើអានឹងហួសហេតុទេហួសហេតុហេតុអីបានជាអស់លោកយល់ថាមនុស្សស៊ីអាចគោសោបៈនិមិត្ត បែរទៅជាធ្វើឲ្យសង្គមនឹងថោកទាបចំណែកឯពួកអាលក់ជាតិអាបំផ្លាញជាតិអាក្បត់ជាតិបែរទៅជាអស់លោកទៅគ្រប់គ្រងវាឥឡូវអស់លោកគិតមើលមើលអស់លោកត្រង់ណាទៅអស់លោកស្អប់សេចក្តីអាក្រក់តាមពិតពួកអស់លោកមិនមែនស្អប់សេចក្តីអាក្រក់ទេអស់លោកកំពុងតែជួយការពារជនដែលកំពុងតែធ្វើអាក្រក់ដាក់មនុស្សដទៃដទៃទៀត ចុះអាអ្នកការពារគណៈបកប្រជាជនវាមិនការពារមនុស្សអាក្រក់អ្នកណាអ្នកស៊ីដីមិនពួកហ៊ុនសែនអ្នកណាអ្នកស៊ីព្រៃមិនពួកហ៊ុនសែនអ្នកណាអ្នកប្រព្រឹត្តអំពើពុករលួយលួយជាតិមិនពួកហ៊ុនសែនអ្នកណាអ្នកកាត់កោះត្រោលឲ្យគេមិនហ៊ុនសែនណាបងអរិជូបងប្អូន បងកឹមលីហ៊ុនបងប្អូនមើលមើលមួយទៀតខ្ញុំឃើញវីដេអូអាខឹមវាសនាមួយវានិយាយវានិយាយរឿងកោះប្រោល ដែលបាត់នៅពេលណាអាខំវាសនាតកោះត្រូវបាត់នៅពេលហ្នឹងហើយអ្នកណាដែលធ្វើឲ្យបាត់អាខំវាសនាវាអ្នកលើកដៃអនុម័តទៅលើច្បាប់ទៅលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ2005ដល់ពេលវាថាបាត់នៅក្នុងសម័យហ្នឹងបងប្អូនដឹងអាខំវាសនាវាថាម៉េចវាអ្នកលើកដៃដែរ ស្រាប់តែវាចោទថាមកពីប្រជាជន ខ្មែរមិនកើតបានជាបាត់កោះត្រោលវាថាមកពីខ្មែរភ្លឺវាថាមកពីប្រជាជនភ្លឺខ្ញុំហ៎ខ្ញុំថាបើខ្ញុំនៅ ក្បែរអាខឹមវាសនាអីវិញខ្ញុំទាញដបង ទៅវាយក្បាលអាខឹមវាសនាប៉ាំងហើយសួរសួរថាម៉េចបាន បានវាយអញប្រាប់វាតែហ្មងជន់កវាហើយប្រាប់វាថា អាឆ្កែឯងនឹងហើយឯងថាអញអ្នកធ្វើឲ្យបាត់កោះត្រោលឯងនឹងហើយអ្នកលើកដៃអនុម័តច្បាប់បំពេញបន្ថែម92005វាយវាហើយជន់កវាហើយអញប្រាប់ឯងហើយអញបោះឆ្នោតឲ្យឯងមិនមែនបោះឆ្នោតឲ្យឯងថាអញភ្លឺទេឥឡូវបើឯងថាអញភ្លឺហើយគលអាស័យនឹងដាក់ក្បាលឯងមកពោកទៅឲ្យឯងភ្ញាក់កណើត វាអ្នកទៅលើកដៃជាមួយនឹងហ៊ុនសែនរឿងកោះប្រោនឹងលទ្ធផលដល់ពេលវានិយាយវាថាប្រជាជនខ្មែរនឹងភ្លឺដោយសារតែភ្លឺបានបាត់កោះប្រោនឹងឥឡូវគេធ្វើពលាននឹងស្អាតរួចអាចឆ្កែណាទៅលើកដៃអាខ្ញុំវាសនានឹងហើយគេណាលើកដៃខ្ញុំហ៎ទាត់វា5ជើងហើយជន់កវាហើយចង្អោលប្រាប់វាមក ថាអាឆ្កែឯងនឹងហើយហើយថាអញភ្លឺអញប្រជាជនខ្មែរហើយថាអញភ្លឺបងប្អូនទៅជន់ក៏វាបើវាមិនបានលើកដៃកាត់កោះត្រូលនឹងឲ្យគេជាមួយហ៊ុនសែនទេខ្ញុំមិនថាទេណាប៉ុន្តែអាឈួតហ្នឹងអ្នកលើកដៃអាឈួតហ្នឹងអ្នកលើកដៃហើយវាមកនិយាយធ្វើលយមកនិយាយធ្វើលយទៀតបងប្អូនគិតមើលមើលមកនិយាយធ្វើលយថាឯណា ប្រជាជនវាថាខ្មែរភ្លឺ ឥឡូវបងប្អូនគិតមើលមើលអញ្ចឹងលទ្ធផលចុងក្រោយអាសនានិងហ៊ុនសែននឹងដូចគ្នាលទ្ធផលស្អីក៏បន្ទោសប្រជាជនអស់ប្រៃឈើអាអ្នកទីប្រៃវាអត់ទៅបន្ទោសវាទៅបន្ទោសថាមកពីប្រជាជននឹងកាប់ឈើយកទៅធ្វើផ្ទះអស់បងប្អូនគិតមើលមើលអានឹងដូចគ្នាអញ្ចឹងដល់ពេលវាទៅលើកដៃកាត់កោះត្រូលឲ្យទៅយួន វាថាប្រជាជននឹងភ្លឺវាអត់ថាវាទេភ្លឺទៅលើកដៃ ជាមួយនឹងគណៈបកប្រជាជនហើយពេលនោះវាគណៈបកប្រឆាំងវាមិនមែនគណៈបកនេះណាហើយគណៈបកប្រឆាំងគេអត់មានណាលើកដៃផងលើកដៃតែអន្តះផ្ទប់នោះលើកដៃតែអន្តះផ្ទប់នោះគេដេញចេញពីបកទៅហើយបងប្អូនគិតមើលមើលហើយដល់ពេលដល់ពេលលទ្ធផលវាចោទថាប្រជាជនខ្មែរភ្លើហ៊ុនសែនដូចគ្នាអស់ប្រៃឈើយើងចោទទៅថាធីភាពអ្នកកាប់វាចោទថាទេប្រជាជនកាប់ធ្វើផ្ទះ ប្រជាពលរដ្ឋកាប់ធ្វើផ្ទះបានអស់ប្រៃណែវាទៅជាងចេះទៅវិញទៅវាអត់ទទួលខុសត្រូវបងប្អូនអានឹងបានតែគុលអស័យតាពួកអានឹងហេអានេះខ្ញុំមិនថាម៉េចទេបើណាពួកអានឹងបានតែគុលអស័យតាអានឹងចឹងហ៎បានថៃអស់ចាយ៉ាងត្មងបងប្អូនណាអស់ចាយ៉ាងត្មងនិយាយចុះនិយាយឡើងប្រព្រីប្រភ្លឺប្រភ្លឺប្រភ្លឺអញ្ចឹងយើងគិតតែម៉េចឥឡូវនេះ ទុកឲ្យពួកអានឹងដើរតួធ្វើជាស្អីចឹងអ្នកលក់ជាតិអ្នកបំផ្លាញជាតិយើងត្រូវតវ៉ាមិនមែនទៅស្អប់អ្នកស៊ីអាចគោសុបនិមិត្តនឹងទេណាអានេះខ្ញុំគ្រាន់តែលើកតដែលតដែលហ្នឹងខ្ញុំឃើញអាប៊ុនធឿនខ្ញុំឃើញអាចារ្យធំខ្ញុំឃើញពួកហូនពួកអីហ្នឹងគេចាប់ផ្ដើមឆ្លោះគ្នាវល់ដើម្បីបំពុលណាដើម្បីបំពុល ហើយក៏ខ្ញុំភ្ជាប់ទៅនឹងបុគ្គលមួយចំនួនដែលកំពុងតែបំពល់ពួកខ្ញុំនេះដែរមានមានអ្នកបំពល់ពួកខ្ញុំនេះដែរមានក្មេងៗមិនទាន់ជ្រូកអាចបល័យចេញពីក្បាលផងហ្នឹងគេចង់មកណែសំអុយខ្ញុំដែរនៅក្រៅប្រទេសនេះអឺប៉ុន្តែប្រាប់បងប្អូននៅអាមេរិកឲ្យហើយមានគេសំអុយខ្ញុំច្រើនហើយបងប្អូនជឿក៏ជឿគេទៅហើយនាំគ្នាឲ្យលុយគេទៅអូខេ ឲ្យលុយគេទៅតែថ្ងៃក្រោយកុំថាដេកចូលឡុងបានប្រាប់ថាដេកចូលឡុងបានប្រាប់ខ្ញុំអត់មានធ្វើសម្រាប់ឲ្យអ្នកណាមកតសើមកបញ្ជួយខ្ញុំទេខ្ញុំប្រឆាំងជាមួយហ៊ុនសែនគឺខ្ញុំ ការពារប្រទេសជាតិខ្ញុំហ្នឹងហើយអ្នកណា ដែលមានគំនិតដូចខ្ញុំមកចូលរួមប្រឆាំងទាំងអស់គ្នាអ្នកណាដែលមានគំនិតថាទេមិនជឿខ្ញុំទេធ្វើទៅធ្វើតាមគំនិតយើងទៅ ខ្ញុំអត់ខាត់ទេអត់ខាត់ហើយក៏អត់ប្រឆាំងទៀតឲ្យតែប្រឆាំងជាមួយពួកបដិការណែនិយាយទៀតអត់ខាត់ហើយក៏អត់ប្រឆាំងទៀតហើយកុំនិយាយណាកុំនិយាយថាដៃជួឡុងអត់ដឹង ពីប្រវត្តិអ្នកឯងប្រវត្តិអ្នកឯងប្រមាណអ្នកដឹងហើយទាំងអស់គ្រាន់តែធៀមថាចាំឲ្យតែចេញមកត្រង់មកចេញមកចេញមកចេញមកធ្វើឲ្យខ្លួនឯងល្បីសិនតែប៉ុណ្្នឹងមិនទាន់វាយឥឡូវដោយសារតែគ្រាន់តែប្រាប់មុនដោយសារអី ដោយសារកូនក្មេងមិនទាន់ជ្រូអាចបល័យពីក្បាលចាំធ្វើឲ្យคล้ายទៅជាមនុស្សចាស់ដូចដេជោឡុងសូមមកប្រគួត មួយដេជោឡុងគ្រាន់តែប្រាប់ប៉ុណ្ណឹងសិនទៅឲ្យយល់ណាឲ្យយល់ណាឲ្យយល់ប៉ុណ្ណឹងអញ្ចឹងបងប្អូនណាខ្ញុំគ្រាន់តែជជែកលេងជាមួយបងប្អូនប៉ុណ្ណឹងជាមុនសិនទេហើយអឺហើយបន្ថែមទៅលើរឿង ពួកសានមន្ទឿនអីហ្នឹងកុំឲ្យគេបង្វល់បងប្អូនខ្ញុំប្រាប់បងប្អូនមុនទៅដើម្បីឲ្យបងប្អូនដឹងថាអាចារ្យធំមន្ទឿនហ្នឹងតិចទៀតគេប្តឹងផ្ដាល់គ្នាដូចការឿងផែងវណ្ណៈជាមួយនឹងអពេជ្រស្រស់ជាមួយនឹងសានមន្ទឿនជាមួយអីហ្នឹងកាលពីមុនមកហ្នឹងណាគេលេងលបែងដដែលដដែលហ្នឹងដើម្បីបង្កើតប្រជាប្រិយភាពអីតម្លើងអីគេបំបែកស្ថានភាពអីបំបែកកលៀបអីហ្នឹងបងប្អូនក៏រវល់បើបើឃើញវាឆ្លោះគ្នាទៅ ស្ដាប់លេងក៏ស្ដាប់បើមិនស្ដាប់ទេកវត្តចោលទៅគិតរឿងនោះមើលហ៊ុនសែននោះហ៊ុនសែនឯចិត្តបោះឆ្នោតចង់ប្រឡប់តាមមើលប្រាច់ច័ន្ទនោះលួចស្លឹកឆ្នោតយ៉ាងម៉េចខ្លះមុនបោះឆ្នោតចាំមើលហ៊ុនសែននោះហ៊ុនសែននឹងដើរដួលវវងាប់អស់ហើយហ្នឹងហើយដើរដួលដើរអីចាំមើលរឿងនោះបានត្រឹមត្រូវជាងឥឡូវហ្នឹងឮថាហ៊ុនសែននឹងលែងចង់ចុះហើយព្រោះចុះទៅគេខ្លាចគេកាត់ទោសគាត់នោះ ចុះគេកាត់ទោសអ្នកជុំវិញគាត់ហើយឥឡូវហ្នឹងកូនហ្នឹងមិនដឹងម៉េចទេឥឡូវហ្នឹងកូនហ្នឹងមើលទៅហ៊ុនសែននឹងកាន់អំណាចតតែងាប់ហើយតតែងាប់ហើយមើលទៅសុំសុំតតែងាប់នៅក្នុងតំណែងហើយបើនេះអត់ឲ្យហ៊ុនសែនងាប់នៅក្នុងតំណែងត្រូវដកហ៊ុនសែនឲ្យបានបាទអញ្ចឹងបងប្អូនណាទៅងើបឡើងតស៊ូកុំរស់នៅក្រមអំណាចក្រមនឹមរបស់ហ៊ុនសែននោះអញ្ចឹងណាបងប្អូនហើយខ្ញុំប្រាប់ បងប្អូនប៉ុណ្ណឹងហើយបងប្អូនទាំងអស់ចូលរួមជាមួយគ្នាទាំងអស់គ្នាចូលរួមជាមួយគ្នាទាំងអស់គ្នាហើយដូចខ្ញុំនិយាយកន្លងទៅអញ្ចឹងថាបងប្អូនមុននឹងជឿបុគ្គលណាតើតើស្គាល់បុគ្គលនោះច្បាស់បើយើងអត់ស្គាល់បុគ្គលនោះច្បាស់ទេកុំចូលដៃជាមួយហើយបើថាច្បាស់ហើយមិនមែនត្រូវជឿគេទាំងអស់ទេណាកុំជឿខ្ញុំនិយាយដែរហើយទៅសំបីតែខ្ញុំក៏ដែរ ខ្ញុំថ្ងៃហ្នឹងល្អស្អែកមិនប្រកាសថាខ្ញុំល្អទេរាប់អានគ្នារឿងបុគ្គលរាប់អានទេចោះតែបើរឿងនយោបាយរាប់អានត្រូវមើលជឿជាក់ត្រូវមើល មនុស្សណាគួរជឿជាក់មនុស្សណាមិនគួរជឿជាក់អានឹងបើនយោបាយមនុស្សណាដែលគេមានមនសិការៈជាតិមនុស្សណាដែលមិនមានឧត្តមគតិជាតិមនុស្សណាដែលអត់មាន ត្រូវមើលឲ្យច្បាស់កុំលេងម៉ាម៉ាយកតែសើមឲ្យតែឃើញអ្នកនឹងនិយាយបរោះឲ្យតែឃើញអ្នកនឹងនិយាយត្រូវឲ្យតែឃើញអ្នកនឹងនិយាយល្អចេះតែទៅតាមគេណាអត់ទេអត់ទេអត់ធ្វើចឹងទេចឹងអានឹងគេឲ្យយើងចាញ់បោកគំនិតគេណាចាញ់បោកគំនិតគេជាទូទៅខ្ញុំនិយាយជាទូទៅបងប្អូនពិចារណាចឹងយើងចំណាយហើយឲ្យវាបានផលមកវិញបើចំណាយទៅហើយអត់បានផលមកវិញកុំចំណាយ អានឹងគេថាយើងចាញ់បោកគេគេថាធ្វើទៀនធ្វើឲ្យតាមកម្លាំងទ្របលើសហួសមិនគប់ដែលខ្លួនមានកុំឲ្យខឹងក្រោយនាំខូចទៀនចំណាយធនធានមិនបានផលអញ្ចឹងបងប្អូនណាហើយពាក្យហ្នឹងគេថាគេធ្វើបុណ្យដូច្នោះហៅថាខែងងឹតការលោកនៅជីវិតមិនមានមាត់ដល់ពេលស្លាប់ហើយបាននឹកគាត់យកធាតដាក់វត្តឲ្យស្ដាប់ធម៌ ខ្លួនម្ដាយឪពុកនៅហូបបានកូនចៅប្រមាណមិនត្រេកអរយកបាយឬនំមកហូបសម្លមិនមានត្រេកអរបូជាឡើយណាឃើញទេអញ្ចឹងអានឹងគឺសុភាសិតបុរាណដែលលើកឡើងមកដើម្បីឲ្យយើងពិចារណាទាំងអស់គ្នាពិចារណាទាំងអស់គ្នាហើយគិតទៅយកធ្វើជាកតិទាំងអស់គ្នាណាបងប្អូនណាអញ្ចឹងខ្ញុំអត់មានអីច្រើនទេមានតែប៉ុណ្ណឹងហើយជួបគ្នានៅថ្ងៃដ៏គួរសមថ្ងៃណាដែលគួរសម ជួបគ្នាម្ដងទៀតហើយអរគុណមិនបានអានឈ្មោះបងប្អូនទាំងអស់គ្នាទេគឺគ្រាន់តែផ្ដាំផ្ញើទៅបងប្អូនតែប៉ុណ្ណឹងហើយសុខសប្បាយទាំងអស់គ្នា ជោគជ័យទាំងអស់គ្នាឆ្នាំថ្មីសូមមានសុភមង្គលគ្រប់គ្រប់គ្នាជាពិសេសកុំភ្លេចធ្វើនៅមង្គល3គឺអត្តបរៈមង្គលគេហមង្គលនិងបញ្ញមង្គល បំពេញមង្គលទាំង3ឲ្យបរិបូរទេវតានឹងបីបាច់ថែរក្សាអស់លោកគ្រប់គ្រប់គ្នាសូមអរគុណសូមជម្រាបលា